cho ra này cho sao មិនចាំពេលដល់ចេញវសាបងប្រាប់មក ធ្វើបុណ្យទៅសសំកសលដើម្បីជួបស្នេហ៍ជួបស្នេហ៍ស្មោះស្នេហ៍ស្ម័គ្រមិនប្រែស្មោះមិនលហែដោយចិត្តស្មោះត្រង់ពេលចេញភាសាបងទៅប្រាប់ចាស់ទុំជន់ដឹងមុំតាមក្បួនច្បាប់ខ្មែរបើអត់លួយបងលក់ដីស្រែបងទៅប្រាប់ពុកម៉ែឲ្យជន់ដឹងស្រីទៅវត្តតតធ្វើបុណ្យទៅសន្សំកុសលដើម្បីជួបស្នេហ៍ជួបស្នេហ៍ស្មោះស្នេហ៍ស្ម័គ្រមិនប្រែស្មោះមិនលហែដោយចិត្តស្មោះត្រង់ ភាសាបងទៅប្រាប់ចាស់ទុំចុះដល់ដឹងមុំតាមក្បួនច្បាប់ខ្មែរបើអត់លុយបងលក់ដីស្រែបងទៅប្រាប់ពុកម៉ែឲ្យចុះដល់ដឹងស្រើគុណបារមី ចេញវសាបងប្រាប់មក